អរណោណោណោអើ អាជីវធម្មខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំបីនៃប្រត្រៃរដ្ឋដល់សេចក្តីគោរពជាថ្លាដល់គង់ពោះរលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ប្រធារានុធិរៈគ្រប់ព្រះអង្គដល់សេចក្តីគោរពជ្រះថ្លាហើយសូមចំនួនពលលោកលោកស្រីនិងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងទទួលទស្សនាការ live ផ្ទាល់ផ្សាយទី2មជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃអង្គារ 14កើតខែស្រាបឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី2ខែសីហាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរកម្មវិធីរបស់ យើង តែតំណំយកនៅកម្មវិធី Smart និងកំណាបហើយកំណាបនឹង Smart ហើយនឹងគំនោផ្សេងៗគឺជាប្រធានបទប្រចាំវេទិការបស់យើង ហើយវេទិការបស់យើងជាទូទៅតែងតែនាំយកនៅអញ្ជើញវាគ្មិនរបស់យើងមកចូលរួមក្នុងកម្មវិធីរបស់យើង ជា ការចូលរួមចំណែកក្នុងការអភិរក្សអភិវឌ្ឍនិងថែរក្សាប្រពៃណីធម្មនាមទម្លាប់ជាពិសេសគឺថែរក្សានៅ អភិរក្សនៅវប្បធម៌របស់យើង ដែលជាគេដំណើរដល់ភូរផង់របស់ដូនតារបស់យើងបានបន្សល់ទុកមកពេលនេះយើងបានរក្សាមកដល់ពេលនេះជារយៈជាច្រើនឆ្នាំកន្លងមកហើយប្រហែលជាចូល ចូល2ឆ្នាំ3ឆ្នាំមកហើយស្ថាបនិកនៃការធ្វើកម្មវិធីនេះគឺមានលោកបងបងជីវចិត្តដែលជា ស្ថាបនិកនៃការកសាងនៅ កម្មវិធីនេះឡើងហើយក៏ជាការចូលរួមចំណែក អំពីបងប្អូនហើយនឹងជា អ្នកជំនាញខាងស្មូតនឹងមានការចូលរួមគ្រប់គ្រងក្នុងកម្មវិធីរបស់យើងផងដែរឥឡូវសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបចំណុចជាមួយនឹងវាគ្មិនរបស់យើងជាបឋមគឺសូមស្វាគមន៍បងជាវិចិត្រដែលជាស្ថាបនិកនៃកម្មវិធីរបស់យើងសូមជ័យបងសុខសប្បាយ សូមអរគុណសុខសប្បាយទាំងអស់ហើយដល់តាមគុណគុណចាប់ពីចម្ងាយតែមិនឆ្ងាយប្រហែលណាគាត់ថាជាង30គីឡូដែរទៀតណាហើយសូមដាក់គុណនេះហើយសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់ប្រធេរានុធេរៈគ្រប់ព្រះអង្គដូចជាវត្តមាននៃបងប្អូនក្មួយក្មួយគ្រប់ទីកន្លែងដែលបានស្ម័គ្រចិត្តស្ម័គ្រកាយសប្បាយរីករាយក្នុងការចូលរួមនៅក្នុងកម្មវិធីនៃការអភិរក្សអភិវឌ្ឍនៃវិស័យសិល្បៈនិងវប្បធម៌ ជាតិខ្មែររបស់យើងដែលធ្លាប់មានចាប់តាំងពីសម័យយូរលង់ណាស់មកហើយហើយយើងនឹងធ្វើជាបន្តទៅទៀតនៅពេលណាដែលយើងនៅមានលទ្ធភាពនឹងអាចធ្វើបានបាទសូមអរគុណអរគុណហើយក៏សូមជម្រាបសួរដល់គ្នាអូខេឥឡូវសូមស្វាគមន៍បន្តទៀតគឺប្អូនប៊ុនតែមក៏ជាអ្នកបានចូលរួមគ្រប់គ្រងហើយចូលរួមជាសកម្មក្នុងកម្មវិធីរបស់យើងផងដែរចឹងសូមស្វាគមន៍ប្អូនតែមសុខសប្បាយ គណៈសូមអរគុណណាជាបឋមខ្ញុំមកកណាសូមក្រាបថ្វាយបង្គំចំពោះប្រធេរានុត្តរៈគ្រប់ព្រះអង្គទាំងអស់ជាទីសក្ការៈដ៏គង់ពោះនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូសវណ្ណបញ្ញោពោសវឿងព្រះប្រធានកម្មវិធីជាទីសក្ការៈគង់ពោះនិងសូមគោរពជំរាបសួរដល់អំប្រុសជាវិចិត្រជាទីនឹករលឹកនិងជាទីរាប់អាន នឹងសូមធ្វើការរាប់អាន ចំពោះបងស្រីជូនពេជ្រពន់ជាទីនឹករលឹកធំធំហើយនឹងសូមគោរពជំរាបសួរដល់ប្រិយមិត្តពុកម៉ែបងប្អូនសពរស់ប្រុសស្រីសវនជនទាំងអស់ដែលកំពុងតាមដានទេសនានិងស្ដាប់បន្ទាប់ពីការ live ផ្ទាល់បញ្ចប់ហើយក៏តាមដានបន្តទៀតជាទីនឹករលឹកជាទីរាប់អានផងដែរ ណាសូមអរគុណនិងសូមអរគុណហ្នឹងហើយសូមស្វាគមន៍បន្តទៅទៀតគឺកញ្ញាពេជ្រឆោពន់ហៅឈួននារីនារីអេឈួនឈួនរីណានិចណារីណាកន្លងរានីទៅវិញអូខេចឹងសូមស្វាគមន៍បងប្អូនដែលសូមស្វាគមន៍ណែនាំដល់ប្រិយមិត្តផងណាជាបឋមខ្ញុំកណាសូមនមស្ការចំពោះទិសដៅនៃគុណប្រតនត្រ័យ មានពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាដោយយ៉ាងក្រៃលែងមុនលើក៏សន្និសីការថ្វាយគុំទៅដល់លោកចាស់គ្រប់ព្រះអង្គទាំងអស់ដែលបានសាងពភ្នួបួសនៅក្នុងពុទ្ធសាសនានេះផងដែរនិងសន្និសីការព្រះអង្គគ្រូសវណ្ណបញ្ញោពណ៌សវឿងពីចងាយផងទៀនណានឹងសូមគោរពជំរាបសួរទៅដល់លោកអ៊ំកវីនិពន្ធជាវិចិត្រដែលសប្តាហ៍ថ្ងៃលោកអ៊ំរស់នៅប្រទេសអូស្ត្រាលីដែលសេចក្តី គោរពពីចម្ងាយផងលោកអ៊ំចានឹងសូមគោរពជំរាបសួរបងប្រុសទាំងបន្តែមចាតារាស្មូតប្រចាំប្រជានិច្ចកម្ពុជាចាដែលសេចក្តីគោរពរាប់អាននឹងសូមគោរពជំរាបសួរទៅដល់ប្រជាពុទ្ធបរិស័ទប្រិយមិត្តទាំងអស់ដែលកំពុងតែទស្សនាផ្ទាល់ផងដែរណាសូមអរគុណអូខេ ហ្នឹងហើយកម្មវិធីរបស់យើងថ្ងៃនេះថាដូចជាមាន ការរវល់ហាក់ដូចជាយឺតបន្តិចចិត្តកន្លះម៉ោងជាងកន្លះម៉ោងមិនបានចូលរួមក្នុងកម្មវិធីរបស់យើងទោះបីយ៉ាងណាកម្មវិធីរបស់យើងមិនបានបោះបង់ចោលដែរយើងព្យាយាមធ្វើយ៉ាងណាដើម្បីបានជួបជុំគ្នាជាប្រចាំទោះបីលេតទោះបីយ៉ាងយឺតបន្តិចក៏ដោយក៏ ពាក្យខ្មែរមួយគេថាសុកចិត្តយឺតប្រសើរជាងបោះបង់ណាប្រសើរជាងបន្តចូលរួមហ្នឹងហើយអូខេឥឡូវថ្ងៃនេះយើងចង់ជជែកគ្នារឿងវិនិច្ឆ័យពីនោះខ្លះខ្លះហើយនឹងសួរសុខទុក្ខគ្នាហើយនឹងហើយជាបន្តមកយើងនឹងមានកិច្ចស្វាគមន៍ដោយកំណាបដោយបំណុលឬក៏ដោយអឺ ស្មូតផ្សេងផ្សេងដើម្បីជាស្នាដៃជាជាចំណងដៃដល់ប្រិយមិត្តរបស់យើងឥឡូវឥឡូវនរណាគេមុនឡើយចង់យើងទៅជួបជុំគ្នាឡើយចង់ឲ្យនរណាមុនក៏ឲ្យអតិភិបមុននរណាណោះណាកណាណាឥឡូវខ្ញុំកណាដូចអ៊ំប្រុសប្រហែលជា គិតថានឹងឲ្យឈប់ពាន់មុនដែរហើយដោយសារតែគាត់ណាខានចូលយូរអញ្ចឹងឲ្យឈប់ពាន់មុនណាអឺខ្ញុំបងវិជាចិត្តហ្នឹងក៏ធ្លាប់ នៅប្រទេសអូស្ត្រាលីពីព្រោះអូស្ត្រាលីគេមានអតិភិជាងគេគឺសិទ្ធិនារីនារីនេះគេឲ្យអតិភិជាងគេគេហៅអាលីសាបេតណាឥឡូវឥឡូវយើងដូចបន្តមាន ការសំណពរឥឡូវឲ្យច្រពន់ទៅចឹងច្រពន់ថ្ងៃនេះយើងនឹងឲ្យបើកវគ្គមុនគេចឹងសូមអញ្ជើញ មានមានមានកំណាបឬក៏មាន អីមកជាចំណងដៃទេថ្ងៃនេះអូតំដៃបាទគណៈទៀនអញ្ចឹងជាកិច្ចអឺដំបូងនេះខ្ញុំកណាខ្ញុំម្ចាស់មានជាបធរស្មូតដែលមានចំណងជើងថាទំនួញនិងមេត្រីស្រែករកបត់ដោយសារមួយរយៈមុននេះខ្ញុំកណាខ្ញុំមានបញ្ហាសុខភាពនិយាយថា កំពុងកដូចអសូវលះល្អអញ្ចឹងតែបើសិន ជាមានការសោតទៅអរអួខុសឆ្គងត្រង់ចំណុចណាមួយសូមធ្វើការអឺអធិស្ឋានផងទៀតណាដូច្នេះសូមជ្រះថ្លាព្រះសម្ដាប់និងស្ដាប់ដូចតទៅ អងអោព្រះសូរិយាអើយព្រះសូរិយាថ្ងៃណាក៏កាន់តែទុនទៀបទៅហើយជាលី គ្រឹស្នាមីម្ដាយអើយម្លេះហើយសំនេះអង្អែមើលផ្លូវឯង យបែងផលាផលឺអូយក្បែរខាងមិនដុលមិនដែរឆ្ងាយខ្លាចក្រែងហេគ្រឹះស្នាស្រីពៅម្ដា ទឹក ហើយរកផល្លាក្នុងព្រៃជ្រៅមិនសូវហេមានផ្លែតែឆោមឆ្លៅក្នុងទ្រូងក្ដួក្ដៅហេពុំមានណា ណែសូមអរប្រគុណនិងសូមអរគុណដែលសារវែងមែនតែនទៀតអញ្ចឹងខ្ញុំកណាខ្ញុំសូមសង្ខេបខ្លីតែម្ដង ណាសូមអរប្រគុណនិងសូមអរគុណសូមអនុមោទនាវិញពេកណាព្រោះផងនេះប្រណសណាស់ណា ថ្ងៃហ្នឹងហេតុអីបានរត់បានផ្លែឈើនឹងក្មួយដឹងហ៎ចាអឺហេតុអីបានជាថ្ងៃហ្នឹងមេត្រីបារោផល្លាអត់បានក្មួយដូចជាអត់ច្បាស់ដែរកន្លែងហ្នឹងចាលោកអង្គសូមមានប្រសាសន៍សម្រាប់រាល់រាល់ដងបានរាល់ដងបានបាទ ហើយនាងមេត្រីដើម្បីចលីក្រស្នាបាស្រីវេសន្តរដែលនៅ សង្ក្រមភាវនាក្នុងអាស្រមមកុដដីត្រីតែងតែរករៀនទៅទៀនព្រៃជ្រុះជ្រោងច្រឡងដងអូព្រៃភ្នំបបតាដើម្បីរកពេះបាឡាហាចំណីនៅទីនោះថ្ងៃនោះដែរក៏ជាថ្ងៃមួយដែលតាជជក់បានមកសុំនាងក្រស្នាបាចលីនឹងគឺដូច្នេះកថាប្រអិនទ្រាទិរាយកក៏ចេះតែនិមិត្តកាយថ្វាយ គេថាកុំឲ្យរកឃើញហើយរហូតដល់ទៅមិត្តទៅជាសัตว์ខ្លាសัตว์ព្រៃដើម្បីស្ទាក់នាងនឹងចុះឡើងដើម្បីកុំឲ្យនាងនឹងឆាប់វិលវត្តទៅអាស្រមផងដល់អញ្ចឹងទៅថ្ងៃហ្នឹងគេថាសូមខ្សត់ខ្សោយតិចជាបារមីមួយដើម្បីទុកពេលវេលាដើម្បីបាវេស្រីវេសណ្ដនបំពេញទានបុត្របុត្រទានហ្នឹងគេថាដល់តាជជុំហ្នឹងអាហ្នឹងប្រហែលជាអញ្ចឹងឯងមើលទៅហ្នឹងហើយ អាហ្នឹងដោយសារតែអឺទេវតាបានបណ្ដាលបានបណ្ដាលឲ្យត្រីហ្នឹងមានការពង្វែងផ្លូវដោយមានសត្វអាមេរិកអាមេរិកាមានសត្វខ្លាឬក៏សត្វអីជាដើមដើម្បីមករារាំងមិនឲ្យនាងមកតន់កាលណានាងមកតន់បានរំខានដល់ការបំពេញទានរបស់ព្រះ វិជ្ជដអញ្ចឹងបងប៉ុន្តែណា ប៉ុន្តែមានអីចូលរួមទេកណាលគ្រូកាច់មិនច្រើនណាគណៈសូមអរគុណណាស់ណា ដោយចពន់គាត់បានបញ្ចេញនៅសូសៀងសំនៀងដ៏ពីរោះក្រអួនរំដំហើយសំណោះសំណោកវិយោគអាល័យនៅក្នុង សាច់រឿងរបស់ព្រះបរមពោធិសត្វ ប្របាទវេស្សន្តរនឹងដូចអ៊ុំប្រុសជីវចិត្តមាន ប្រសាសន៍ពីខាងដើមមូលហេតុអីដែលទៅបេះផ្លែឈើនឹងរសពដងក៏បាន ពេលនឹងក៏បេះមិនបាន វាបង្កើតហេតុអស្ចារ្យណាមួយនឹងសុទ្ធតែជារឿងមួយដែលវាកើតឡើងដោយ ទេវតានិមិត្តនៅនៅក្នុងសាច់រឿងហ្នឹងគឺធម្មតាទេព្រះអង្គសំដែងពធទេសនា នៅ ក្នុងណា វេស្សន្តរជាដកមាន13កម្មហ្នឹងគឺអ្នកដែលបានដឹងបានយល់បានចេះបានស្ដាប់ប្រកបជាយល់បាន ពីដំណើរសាច់រឿងសំបីតែឆោពាន់ហ្នឹងក៏គាត់ធ្លាប់ណាបានទៅចូលរួមសូត្រដែរណាហើយដូចព្រះអង្គគ្រូមានធរណិកាអញ្ចឹងណាវាសត្វតែជារឿងមួយស្ថិតនៅក្នុងនៅទូរេនិទានណា រឿងដែលវែងឆ្ងាយមកហើយកណាអញ្ចឹងខ្ញុំបកណាឆ្លើយតបជាមួយនឹងបងស្រីឆោពាន់គាត់លើកយកនៅបទទំនួញយ៉ាងមេត្រីអញ្ចឹងខ្ញុំកណាសូមលើកយកបទណាទំនួញកុមារបាណាទំនួញកុមារបាដើម្បីមកឆ្លើយចំពោះឆោពាន់ដែលគាត់បានសូត្រអំពីនាងមេត្រីអញ្ចឹងនាងមេត្រីក៏បានទូញជុំសោកសំណោះអាឡោះអាឡៃហើយកូននឹងបន្ទាប់អំពី ទេវតានិមិត្តទៅជារឿងមួយមិនឲ្យនាងមកមកតន់ដោយសារមូលហេតុកូននឹងគឺត្រូវតាជូជក់មកសុំពី ប្របាទស្រីវេសន្តរយកទៅបំរើខ្លួនជាមួយនឹងនាងអមិទ្ធិតាណាអញ្ចឹងខ្ញុំកណ្ណាសូមលើកយកនៅបទណាកុមារបាមកសូត្រប្រគេនចំពោះព្រះធរានុត្រៈគ្រប់ព្រះអង្គព្រះមិត្តទាំងអស់បានសម្ដាប់ហើយជ្រះថ្លាគ្រប់ព្រះអង្គគ្រប់គ្នាដូចតទៅ សុសាយនាទេទៀតទៅព្រៃជ្រៅស្រងាត់សัตว์ផងយំពីរស់ ដូចលេងលេងរងំទូរគុំមុខគូស្រោ បបួលបងប្អូនយំជាតិទុកមើលមុខបងហើយស្ដីថាបងអើយយើងខានឃើញមុខម៉ែ យល់តាជូជក់ងើយមុខស្រមាមើយអឺ មើលទៅជក់ជក់មុខដូចស្វាក្រពាត់ដៃស្មាគាត់ស្ពាយាមដៃកាន់រំពត់ច្រត់ជុំពីម មិនមែនព្រាមទេដឹងបងអា ជុំប្រវាឡើងឈើកងគុកមាអូនបងខំស្រ័យបូតខ្សែដែលព្រៀមចងដៃរបូត Mm-hmm. នាំបងប្អូនស្រោតណារត់មកងាហើយវិញណា សោយសោកសែនទវីលឹបលេញឡងជូជក់ចាប់ចងទាំងពីរអង្គដឹកទៅរហងអើ ម្ដងទៀតណាហើយវាយដំបង្ខំអត់មានអង្ ជាមហោសស្រាំងស្រែកលឺលវើអីយ៉ាងឈឺណាស់អម្ចាស់អើយអង្អើគុណអើយ យកូនផងឈាមចេញពីមាត់បាត់ស្មារតី ឈាមសាច់សាច់ជ័យឈាមពីងកណ្ដងព្រៀមវាយទាំងប្អូនវាយទាំងបងព្រៀមទីចំឡងអើ ដឹកដើរទៅអាសូក្រស្នាបាជលីរុនធត់អន្ត្រី សែនចុកក្តៅជូជុកឬសៀអើយចិត្តខោខើដឹកដៃក្មេងទៅអា គ្មានមេតាសូមអនុមោទនីកណាសូមអរគុណនិងសូមអរគុណព្រោះណាស់ព្រោះណាស់កំសត់ក៏លួច យុវចិត្តលងនឹងសម្លេងដឹងលក់បាត់ដឹងកណាកណាលងមែនតែនលងមែនតែនលោកមើអើយលងមែនតែនធ្លាប់ឆ្នាំ1960ផ្លាយហ្នឹងមើលខ្សែភាពយន្តមួយរឿងដែលគេអឺផលិតឡើងអំពីសាច់រឿងតាណែព្រះស្រីវេសន្តរហ្នឹងណាអញ្ចឹងមើលទៅកាលហ្នឹងវា60ផ្លាយវាអាយុសឹងតែកំឡត់ហើយ ក្រា8 9បាទ8 9ដប់ទៅហើយហ្នឹងប៉ុន្តែនៅតែចិត្តខឹងនៅដូចកូនក្មេងខឹងអាតាជជុហ្នឹងទៅវាវាធ្វើបាបចលី कृष्ण ាដែលជាកូនដែលស្ដេចដែលកំសត់ណាចាក់ចាក់ចោលពីនគរហើយដោយសារស្រីអមតិតាថាបណាហ្នឹងបាទហើយមានល្បីដែលតាជជក់ដើរងប់ងប់មុខតពុកឈឺឈឺច្រត់ដើរនោះដើរសពដើរគ្រប់ដើរ រកតែសុំទានទោះបីគេគ្មានក៏ស្រែកកំហកអីណាអូគេគេថ្លាថ្លែងសម្ដែងពីតាជជក់ហ្នឹងគេថាខឹងតាមគេហ្នឹងដែរទៅបាទបានបាទបាទព្រោះណាហើយតាមការពិតខ្ញុំមិនសូវជាបានមើលចប់ប្រហែលទេប៉ុន្តែធ្លាប់មើលទស្សជាតិដកហ្នឹងបើយល់រឿងតិចតិចខ្លះហ្នឹងតែប៉ុណ្្នឹងឯងបាទហើយបើសិនជាសុខខ្មែរយើងនៅក្មួយដឹងស្រាប់ហើយ គេថាដាក់បត់បែបអញ្ចឹងទៅគេថាលោកយាយលោកយាយហ្នឹងពេញចិត្តស្ដោបហើយគួយអត់មានសិនតែហៅមាត់ហៅអីទេគេថាសុំមិនតែស្លាគាត់ហ្នឹងក៏ជប់ទៅពីដែរពេលព្រោះខ្លាចអញ្ចឹងទៅអរគុណអរគុណបាទសូមប្រុសណាយប់ពេលណាសូមប៉ុន្តែណាសូមសូមអរគុណសូមអរគុណណា ដែល ណានេះគឺនៅ ដោយសារតែឆប់ពន់ណាលោកគ្រូ ប្រព័ន្ធគាត់លើកយកបទហ្នឹងទៅនៅឃើញថាមានអីឆ្លើយតបជាមួយចៅប្រព័ន្ធហ្នឹងឲ្យឲ្យត្រូវនឹងសាច់រឿងហើយម្យ៉ាងទៀតដោយអ៊ុំប្រុសមានប្រសាសន៍អញ្ចឹងខ្ញុំកាលនៅពីទូចដូចជាឆ្នាំប្រហែលជា92 93 92 93ខ្ញុំនៅទូចទូចហ្នឹងខ្ញុំមើលទូរទស្សន៍សខ្មៅទូរទស្សន៍តតកហ្នឹងពេលដែលយាយគាត់នាំទៅមើលធម្មតាកូនក្មេងចង់មើលតែរឿងឯងចង់មើលតែរឿងបែប ដូចថាសម័យហ្នឹងទូទាស់សខ្មៅនៅស្រុកស្រែហ្នឹងគឺមានរឿងខ្មែរយើងពីដើមដូចថាសម័យទេពរិន្ទរោសម័យលោកខៃវិសិទ្ធអីគាត់សម្ដែងចូលចិត្តមើលរឿងនឹងផងហើយរឿងចិនកាលនោះអត់ទាន់មានចិនអីមកអីច្រើនទេក្នុងទូទាស់ហ្នឹងដាក់តែរឿងខ្មែរតែដល់ពេលគេដាក់ចំរឿងវេសន្តរហ្នឹងគឺកលែងតាជូជក់គាត់ទៅសុំ ជីលីក្រស្នាហ្នឹងពេលដែលពេលដែលឃើញសាច់រឿងនោះវាមានតែលាយកំសត់ផងហាក់ដូចជាកំ pl ែងខ្លះដោយសារតែគេវាយគេដំគេច្រំគេធាក់កូនទូចទូចហ្នឹងទៅវាទៅជាចេញអាអាបែបតាជូជក់ដួលត្រឡប់តលិនអីវានឹកអស់សំណើចហើយចង់មើលចង់មើលហើយខឹងខឹងតានឹងតានឹងខូចកាចនោះកាចអត់ដឹងសាច់រឿងទេពីមុនមកពីនៅទូចទូចកណាអត់ទាន់បានដូចថា ដឹងពីពុទ្ធប្រវត្តិយ៉ាងម៉េចរឿងរ៉ាវប្រពុតអីយ៉ាងម៉េចមិនដឹងទេតែសាច់រឿងហ្នឹងគេសំដែងហ្នឹងស្មានតែរឿងដូចថាវាមាននៅស្រុកខ្មែរយើង ឬក៏មានពីដើមមកឬតែចាស់ចាស់គាត់និយាយខឹងតាជូជក់ដូចអស់មានប្រសាសអញ្ចឹងខឹងខឹងមែនតើដល់ថ្នាក់ខឹងអត់ចង់មើលហ្មងឃើញវាយធ្វើបាបក្មេងពេកតែឲ្យតែដល់អឺចំថ្ងៃភាកច្រើនឲ្យតែមើលទៅ ចំវាមានឈុតឆាករបស់វាដែលនាំឲ្យឲ្យយើងចំណាំអូមកន្លែងខ្លះឲ្យតែចេញតានឹងមកដឹងឲ្យរឿងនឹងទៀតចង់តាមដានទៀតខឹងតែចង់តាមដានហ្នឹងការនៅទូចទូចឯងក្នុងមើលផងក៏លក់ផងលើលើផ្លូវយាយលើផ្លូវគេនឹងឯងនឹងកាលនៅទូចទូចណាសូមអរគុណសូមអរគុណណាចូលរួមប៉ុណ្ណឹងបាទតែបន្តិចទៀតខ្ញុំកាលឆ្នាំ81ហ្នឹងធ្លាប់ដឹកនាំរឿងផ្នែកជីកេរឿងហ្នឹងដែរកន្លែង តាជជុសុំចលីក្រឹស្នាពីប្របាទស្រីវេសន្តរហ្នឹងហើយដឹកបដាយកទៅចង នៅលើប្រគៀបឈើអីចឹងទៅបានទេវតាហ្នឹងទេវបុត្រនិងទេពធីតាហ្នឹងមកនិមិត្តជាទៅស្រីវេសន្តរនិងនាងមេត្រីហ្នឹងមកបំពេកដាលយប់ហ្នឹងដើម្បីឲ្យនាងហ្នឹងវាជុឲ្យវាថាកុំឲ្យវាភ័យភ័យពេកឲ្យស្ងប់អារម្មណ៍តែធ្លាប់ដឹកនាំរឿងហ្នឹងពីឆ្នាំ1981ដែរជាយីកេជាយីកេ បាទលេខជាយីកេលេខកោនយីកេប្រហែលជាយីកេនឹងឲ្យអ៊ុំប្រុសសម័យដែលខ្ញុំមើលហ្នឹងបើមិនយីកេលខោនមានតែពីរហ្នឹងទេតែខ្ញុំរឿងហ្នឹងរឿងខ្ញុំនៅលេងខាងសពថៃនេះវិញទេព្រោះ81ខ្ញុំនៅរួមថៃដែរខ្ញុំដឹកនាំរឿងបាទបាទសមាគមជាតិលខោននិយាយរបស់ប្រជាប្រិយខ្មែរនិងសិល្បៈយីកេហ្នឹងមានខ្ញុំជាប្រធានជួបគ្រូដឹកនាំផងក៏នោះបាទបាទតែខ្ញុំមើលហ្នឹងមើលក្នុងទូទាស់តតកប្រហែលជាលខោន បើមិនលខោនក៏យីគេដែលលខោនយីគេនិងលខោនបាសាក់តែពីរហ្នឹងខ្ញុំមិនកាលនោះមិនដឹងលខោនផងដឹងតែមើលក្នុងទូទូហើយការសម្បូរការការចំណាយហ្នឹងក៏សម្បូរខាង លខោននិយាយមិនសូវមានសម្ដែងណាសម័យហ្នឹងមិនសូវមានអ្នកជំនាញខាងសម្ដែងហ្នឹងស្ទើរតែបាត់មានព្រោះ79ភ្លាមហ្នឹងខ្ញុំកណានដោយជាមួយលោកលៀនសារាវុធហ្នឹងសារាវុធបាទហើយក៏បង្កើត សមាគមជាតិលខោនយើងនៅ79នេះជួបឪពុកនាងសំពូលីតានេះគ្នាផងសំពូលូចហើយជួបលោកសំរិនសំរិននឹងជាបងប្រុសរបស់នាងសោមផា ដែលជាត្រាភិយមដែរលោកសំរិនលោកខ្ញុំឃើញលោកសំរិននៅរាល់ថ្ងៃដែរបាទហ្នឹងជួបគ្នាពីមុនហ្នឹងហើយជួបខ្ញុំក៏នឹងនៅ ជាពិធីករផងនៅជា អ្នកដឹកនាំរឿងលខោនជួបស្មានឆតមានអីទាំងអស់មកសង្កលឯគេនៅធ្វើក្រសួងឃោសនាការហ្នឹងតែឃើញឆំជីវិតហ្នឹងនៅទូចមួយទេកាលហ្នឹងនៅ79បាទដឹកនាំរឿងហ្នឹងបានប្រហែលខែបានដាច់ចិត្តមកខាងលិចមកអឺតែពួកនោះក៏គេបោះបង់ចោលជំនាញបណ្ដោយរត់មកក្រៅប្រទេសកណាមិនចោលទេមកសុំសិទ្ធិសេរីភាព ណានៅថាក្រោយមកបាននៅខៃដាងមកដល់ខៃដាងទៀតមិនដាច់ចិត្តជប់មកទេស្ដាយដើមថ្នោតកាលនោះគេទៅយកឡានទៅដឹកក៏គេអត់មកដែរខ្ញុំណាត់មកទេស្ដាយដើមថ្នោតខ្មែរណាព្រោះនឹងឃើញថាតើទៅបរទេសទៅស្រុកក្រៅមកខ្ញុំគេហើយព្រោះឲ្យស្ដាយទឹកស្ដាយដីស្ដាយព្រៃព្រឹក្សាណាសុខដល់មែនតើនិយាយស្ដាប់គ្នាបានតាមជ័យដែរនោះបានសុខចិត្តឡើងភ្នំឆ្លាក់ជ្រុះឆ្លាក់អូនឹងទៅដល់ភ្នំខេដាននឹង តែទៅក៏ចាប់បង្កើតនឹងសារថ្មីម្ដងទៀតនៅសមាគមជាលខោនយាយរបាំមានលបាំ ផង ជាប្រៃផងតាំងពីលខោនបសាក់កណ្ដឹងកូនចៅខ្ញុំកណ្ដាលនឹងជាង1000នាក់ផ្នែកសិល្បៈនឹងធ្វើភួរបាក់ជាច្រើនបាទខ្ញុំមានសល់មានរូបថតមួយចំនួនហ្នឹងនៅខ្លះទាំងរូបថតកន្លែងជាលីគ្រឹស្ណាដែលចងអីហ្នឹងក៏មានគេថតទុកខ្លះហើយថតប្រហែល100ស្លឹកដល់ទៅផ្ញើទៅបងអូនស្រី លោកប្រធាននាយកប្រដី Jimmy Carter ពីវិនិស្សកម្មនិងប្រជាជាតិខ្មែរយើងដើម្បីឲ្យគេទទួលស្គាល់ថាខ្មែរទទួលរងសោកនាដកម្មបំផុតពីរបបកុម្មុយនីស្អីស្អីអញ្ចឹងទៅណាតែកាលណាគេខ្ញុំយក3គ្រួសារប៉ុន្តែខ្ញុំថាខ្ញុំអត់ទៅទេអត់អត់ទាន់ចង់ចេញទេសូមតែដល់ជ្រុំហើយហ្នឹងតែសូមធ្វើធ្វើឲ្យគេទៅសេសមុទ្រទៅធ្វើម៉េចឲ្យអ្នកឯងថាយល់ពីតម្លៃ ទឹកចិត្តរបស់ខ្មែរនិងជួយជួយពីខ្លួនខ្មែរទៅប៉ុណ្ណោះដើម្បីឲ្យរស់រានមានជីវិតប៉ុណ្ណឹងដល់ក្រោយមកទៀតឆ្នាំ81ក៏គេទៅយកមកដល់ទៀតគេទៅយកពីអូស្ត្រាលីហ្នឹងលោកកាប់សលឹងទៅយកទៀតក៏អត់មកទៀតហើយអតីតលោកនាយកអមត្រីលោកប្រធានតីលោកកេងមិនស្ដាណាលោកស្អីចេងហេងក្ដីលោកកៅអនក្ដីដែលបោះឆ្នោតកងជាប្រធាននៃប្តីជាមួយលោកលន់ណុលក្ដីឲ្យដាក់ប្រវត្តិរូបមកដើម្បីយកមកបរទេសខ្ញុំគណៈក៏អត់ចង់មកដែរកាលនោះ នឹកឃើញថាអត់ចង់ចេញគាត់ស្ដាយដូចមានការកំណត់ស្ដាយទឹកដីស្ដាយដើមថ្នោតហ្នឹងអត់ចង់ចាក់ចេញទេវាសុខខ្មែរហើយនឹកឃើញថាបើយើងធ្វើការសុខខ្មែររៀនសូត្រតិចតួចធ្វើការតែម្នាក់អាចចិញ្ចឹមមកគ្រួសារកាលពីសម័យដើមតែមិនបានអត់សុខគេធ្វើធ្វើការធ្វើការទាំងអស់គ្នាហ្នឹងហើយអូខេហ្នឹងហើយពាក់ព័ន្ធទៅក្នុងរឿងរឿងរ៉ាវនៃ ព្រះវេមហាវេស្សន្តរជាដកហ្នឹង ជារឿងធ្វើឲ្យយើងនឹកឃើញរឿងកំសត់របស់តួអង្គនៃពពុទ្ធស័ព្ទលោកមាន ការបំពេញនៅបារមីធម៌ហ្នឹងគួរឲ្យជ្រះថ្លាណាស់ប៉ុន្តែមនុស្សម្នាមិនទាំងឡាយគេលើកគិតឃើញថា ជាការរំលោភសិទ្ធិមនុស្សអីយ៉ាងណាយ៉ាងណីអាហ្នឹងគឺជាការយល់ឃើញរបស់មនុស្សប៉ុន្តែឥឡូវហ្នឹងបងជាចិត្តមានអីដើម្បីឆ្លើយតបឲ្យបងអូនទាំងពីរហ្នឹងដែលបានលើកឡើងហ្នឹងហាក់ដូចជាជំរុញឲ្យបងជាវិចិត្តហ្នឹងចង់លើកអ្វីមួយដែរអញ្ចឹងតែ ទេអត់ទេឥឡូវសុំកណាកណាគ្រូកណាសុំសុំគ្មានផ្លូវវិញក្មួយបាទបាទបាទតែគឺថារឿងអត់ហ្នឹងគឺថាវាចាំផ្លេចឡាទៅហើយព្រោះវាខានឃើញខាន ដឹងខានឮហើយក៏អត់មានក្បួនច្បាប់អីនៅក្បែរខ្លួនផងដូច្នេះគឺថាមិនចេះជាចង់លើកឡើងឥឡូវសូមបវាយអារម្មណ៍ទៅជា ផ្នែកប្រពៃណីមួយទៅវិញ បាទបាទប្រុស ជាកំណាប់បទកាកតេនៅក្នុងទម្រង់បទគូពាន់ស្នឹងមានចំណងជើងថាថ្ងៃជ័យមង្គលថ្ងៃនេះ ថ្ងៃជ័យជ័យមានសេរីសេរីមេបា មេបា ប្រុសស្រីស្រីប្រុសចៅមហា អាចចែងចរចាចាជាលំអាន អានអង្គជំនុំជំនុំតូចធំធំគ្រួញក្រាបប្រាន ប្រាននៅលវែងជ័យជ័យញាតសន្តានសន្តានកានកានកានខានដាក់ដល់ដល់កាយគិរវាំងគិរវាំងជន់ថ្នាំង នឹងភ្នាក់ដៃតកលកលកើយខ្នើយបែកបែកកាយោគយល់យល់យកកើយជាផលយផលពុកផងភី សូមទុំសូមទៀនអើយទៀនមេបាមាន មានមកជុំគ្នាគ្នាខ្ញុំនាងផ្លូវ ផ្លូវនៅនាងជីជាកាយអើយចិនជា ជាអ្នកនំសាយសាសាំសាញ់ក្តីអើយក្តីខំឆ្កងអ្វីអ្វីសុំករណាណាអង្គទៀនម្ចឹងចាស់ជាមេបា មេបាយធំកាយកាកែងអត់ដំអើយឧត្តមសំស័កស័កសំតនៈធនៈតូចធំខ្ញុំនាំផុសពីភិរៈរៀបគុំគុំចំនៃនំនំចំនុនជ័យ ជ័យសេរីរឹករឹកព្រៀងរៀងព្រឹកព្រឹកល្អចោះថ្ងៃ ថ្ងៃជាពេលលាវេលាថ្លាថ្លៃថ្លៃបបជ័យជ័យមានជាដែលជាថ្ងៃជាជាថ្ងៃសោភាភាពភពគប់ឈ្នះឈ្នះមានសត្រូវត្រូវថ្ងៃសំពះសំពះទ្វាផ្ទះសំពះសំពើសំពើសំជ័យជ័យជោគប្រពៃប្រពៃបវរបវព្រៀងលៀនព្រៀងលៀនសាទរទទួលត្រីអអថ្ងៃមង្គល អឺសូមចាប់ទៅប៉ុណ្ណេះជ័យអមជ័យស្វងសួរសុខសប្បាយទាំងអស់គ្នាណាបាទលោកវិបាចាស់ទុំតកោរៀមជាបង អ្នកផងទាំងឡាយមកជួបជុំគ្នាអស់ហើយនៅឡើយទេលោកអ្នកលេងអ្នកចម្រៀងវាគុំបត់បាទអញ្ចឹងសូមអញ្ជើញអ្នកលេងច្រៀងទៅទៀតណា បាទអញ្ជើញច្រៀងបត់ជុំជាតិបាទអញ្ជើញហើយនឹងបត់សិង្ហពលបងច្រៀងមកបងស្គាល់ ច្រៀងមកក្មួយដាក់ជុំជាតិឬក៏បត់ហើយពន់ដាក់មកបត់មកបានដែរអើពពើក៏នឹកអីមិនឃើញពើលេងឲ្យសំឡេងចុះពន់ឡាយតែរវល់រឿងនេះភ្លេចបើកសំឡេងជប៉ុនអត់លឺគាត់វល់លឺសំឡេងយ៉ាងវល់ខ្ញុំតាម ជប៉ុនមានអីច្រៀងឬក៏តបដែលគេហៅមិញមកអូកណាអឺបើសិនជាភ្លេងប្របីនេះអីខ្ញុំកណាចេះដែរប៉ុន្តែគាត់ថានៅមានកម្រិតពីពួកអីអាជីពមិនមែនជាអ្នកជំនាញប្របីនេះទេណាប៉ុន្តែអាចអឺច្រៀងបានតិចតួចធ្វើជាវីដេអូបង្ហោះជាទូទៅអញ្ចឹងណាប៉ុន្តែនៅក្នុងឱកាសវេលានេះខ្ញុំកណាខ្ញុំមានជាមានជាជំរាបបត់ដែរប៉ុន្តែតកតងខ្លឹមសារអត្ថន័យអត្ថរស តកតងជាមួយនឹងអឺដូចជាបរិយាយអំពីរូបក៏ដូចជានៅក្នុងសង្សារវត្តនេះ គឺពោពេញទៅដោយរបស់ដែលប្រែប្រួលអឺដូចថាស្ថិតនៅក្នុងភាពអនិច្ចំទុក្ខំអនត្តាអញ្ចឹងណាណាអញ្ចឹងជាកិច្ចបន្ទាប់ខ្ញុំកណាខ្ញុំចាស់សូមច្រៀងដើម្បីបដូរបរិយាកាសម្ដង ណាដោយសារកម្មវិធីមានចម្រៀងខ្មែរដែរណាអញ្ចឹងអញ្ចឹងអាត្មាសូមលាក់មុខនេះសិន រីករាយព្រះសម្ដាប់និងស្ដាប់ ដូចតទៅជំរាបដែលមានចំណុះជើងថាបណ្ដាំព្រះពុទ្ធទុំរីករាយព្រះសម្ដាប់និងស្ដាប់ដូចតទៅព្រះពុទ្ធដែលកាថ្លែងថារូបអើយវល់វល់គ្មានកត់ត្រើយនោះហើយវាលវត្ត តសងសាការស្លាប់ស្លាប់កើតអនត្តាមិនដេញយល់ថាខ្លួនដូចផ្កាឆាយាល្អផុតលោកីជិះលើនាវី នាំគ្នាទឹកភ្នែកមិនដឹងថ្ងៃនេះឬស្អែកខ្លួននឹងប្រែបែកជាដៃមិនដាច់ឡើយថាខ្លួនល្អក្រៃដើរលួងដោស្នេហ៍អប្រៃ ឲ្យស្រីរីងរៃក្លោចសានាវីជីវិតអន្តត្រលប់ក្រោយវិញឡាយអោសັດលោកអើយកុំសបាយផ្លិចកាយយ៉ាធ្វើបនដាក់ទៀនសាំងស្ពានធွာ ផុតកិលេសទុក្ខា ប្រាថ្នានិព្វាន កោសងសងភ្នោះដួងនៅវត្តពោឆ្អែតហើយជីវិតស៊ីចូលឺសូតែក្រនឹងមាន ស្នេហា អួតថាចាងកាន់កងសល់តែឆ្អឹងមួយចានក្នុងព្រះស្មសានសូនចឹងសូមអរប្រគុណនិងសូមអរគុណសូមអនុមោទនាដើមបទនេះសំនៀងដើមអ្នកបងទស្សនិកណាមកអ្នកសូមអនុមោទនាមិញ ចាព្រោះដល់ពេលយើងឆ្លើយថាសាធុសាធុมันមានន័យថាប្របីហើយ បាទបាទវាស្តីទៅគ្នាវាមិនខុសអីទេចាអត់ខុសទេតងជាមួយខ្លឹមសារពធចឹងយើងអាចអនុមោទនាបានបាទចាអរគុណអញ្ចឹងអឺ បងបងវិចិត្រមានអីបន្ទុកទេចម្រៀងអមាញ់មានអីបន្ទុកប៉ុណ្ណាអាចអាចបន្តទៅវគ្គអាចអាចបន្តទៅវគ្គមួយទៀតបានឲ្យក្មួយបន្ថែមវិញគឺថាបន្ថែមភាសាថាបរុសគឺថាអត្តន័យហ្នឹងក៏ល្អទៀតបាទគឺដោយសារយើងមនុស្សម្នាក់ម្នាក់ដែលរស់នៅបណ្ដាខ្សែជីវិតនៅក្នុងវាលវត្តសង្សារនេះគឺថាកិច្ចបំផុតរត់រំរួយទេអំពីអរិញសេចក្តីស្លាប់នឹងឯងណាពិតចាំទុកខាងម្ដា កណាលោកគ្រូបាទបាទអ៊ំប្រុសអញ្ចឹងដូចកណាដូចអ៊ំប្រុសមានប្រសាសន៍អញ្ចឹងបងប្អូនស្រីចៅពន់គាត់នឹកឃើញថារាល់បទចម្រៀងទាំងអស់គឺច្រៀងអំពីរូបសំលេងក្លិនរសដែលនាំឲ្យជួបចម្ពាក់ដែលនាំឲ្យស្រើបស្រាលដែលនាំឲ្យអីផ្សេងផ្សេងវាជារឿងរបស់គេទៅប៉ុន្តែចៅពន់គាត់យល់ឃើញថាគាត់ជាអ្នកដែលកាន់ពុទ្ធសាសនាហើយ គាត់ជាអ្នកស្មូតទៀតដូច្នេះគាត់ឆ្នៃចេញជាបទចម្រៀងតែងទំនុកទៅជារៀបរាប់អំពីចម្រៀងប្រធបណារៀបរាប់អំពីជីវិតនឹងយ៉ាងម៉េចកំសត់អីយ៉ាងម៉េចវាធ្វើឲ្យមនុស្សអាចកើតទៅជាណាសង្វេគមួយដែរគ្រូណាសង្វេគណារួមចំណែកខ្លះព្រោះថាបើអាក្រក់បើពីធៀបថាអាក្រក់ល្អវាវាស្មើគ្នាចឹង វាដើរទន្ទឹមផ្លូវអញ្ចឹងធ្វើទៅវាក្រាន់បើជាងអត់ធ្វើដោយគូមានធរណីការថាយឺតប្រសើរមកយឺតប្រសើរជាងមិនមកសោះណាអញ្ចឹងពាក្យថាបត់ចម្រៀងនេះតែចម្រៀងវាមានវាលាយឡំទៅដោយកម្មគុណហើយណាដើម្បីទំនុក ដែលថាចេញជា ទំនុកថ្មីក៏ដោយឲ្យតែពាក្យថាបត់ចម្រៀងវាមានភ្លេងណាដោយឡែកតែ smooth មួយទេ សមូតមួយដែលនាំឲ្យយើងស្ដាប់ទៅសង្វេគតក់ស្លុតណាតែជប៉ុនគាត់ធ្វើគឺជារឿងមួយប្របីល្អដើម្បីចូលរួមចំណែកខ្លះព្រោះអ្នកចម្រៀងខ្លះគេច្រៀងបែបស្រើបស្រាលខ្ញុំលេងប្តីហើយខ្ញុំលេងប្តីដាច់អូអ្នកខ្លះគេច្រៀងបត់ឈឺបេះដូងអីយ៉ាងទៅហោហែនោះវាជារឿងរបស់គេតែក្នុងនេះក៏លោកគ្រូដាក់ថានេតិណា វប្បធម៌និងសិល្បៈខ្មែរណានទីសិល្បៈនិងវប្បធម៌ខ្មែរណាត្រូវទាំងអស់គ្រប់ទម្រង់ណាអញ្ចឹងទេដោយពូនស្រីជប៉ុនគាត់បានលើកមកនឹងមិនខុសណាដោយមិនខុសហើយគាត់ចេះឆ្នៃទៀតមិនមិនមែនច្រៀងបទចម្រៀងកាមគុណឲ្យស្រាបស្រាទេតែគាត់ច្រៀងពីធរណាបញ្យលអំពីរូបកាយនេះវាតែងតែប្រែប្រួលទៅធម្មតាកើតចាស់ឈឺស្លាប់ក្នុងវាបត់សង្សារ យើងនេះគឺអ្វីអ្វីមិនទៀងទាត់ទេណាយើងជួបគ្នាថ្ងៃនេះក៏ថ្ងៃស្អែកអត់ជួបគ្នាក៏មានណាអ្វីអ្វីវាចេះតែទៅមុខដូចជាព្រះអាទិត្យដែលកំពុងតែអាកោចរអញ្ចឹងណាអញ្ចឹងដោយក្នុងនេះខ្ញុំមកកាត់ណាសូមណាលើកយកនៅមកមកបត់ប៉ុន្តែមិនមែនបត់ចម្រៀងទេកណា លើកយកនៅបទមួយដែលជាបទបុរាណហាក់ដូចជារៀនខ្លួនឯងផងណាហាក់ដូចជាចូលរួមចំណែកក្នុងកម្មវិធីរបស់លោកគ្រូបទបុរាណរបស់លោកតាប្រឡាត់អ៊ុនណាបទអញ្ជើញទេវតាណាអញ្ជើញទេវតាហ្នឹងខ្លែកទេយ៉ាងកណាណាអញ្ជើញទេវតាម្ដងឲ្យមកស្ដាប់ណា បងអូនដាក់អាឡងហ្នឹងអអាអេកូហ្នឹងវាលន់ពេកបងអូនថយតិចបានថយតិចណាកណាអូខេបានលឺពេកអីគ្រូវាឡងពេកវាទៅជាដាច់សាច់ដាច់សាច់បត់ណាណាអញ្ចឹងកណាដាក់អាឡងដាក់អានេះវិញអូខេណាលើកយកនៅបត់ ជើងទេវតាកុំឲ្យឡងខ្លាំងឲ្យមានខ្យល់បន្តិចណាណាកុំឲ្យតែមកតែខ្លាំងបានឲ្យតែមានស្លងតិចតិចទៅដើម្បីមាន បន្ថែមសម្លេងយើងកណាកណាតែហ្នឹងប្រហែលជាដាក់ដាក់ទៅវាដូចជាពាក្យដាក់មានតែមកមកសំណុំវាអញ្ចឹងកណាដាក់គោកសាក់មើលណាជើញទេវតាហ្នឹងណាណាបទនេះវាពេលខ្លះក៏ចាំពេលខ្លះក៏មិនចាំសូមអនុមោទនី សាកេកាមេយ៉ារូពេគិរិសេការតតដេចានតលកេ វិមេយនេទីបេរថេចគីមេតារុវៈអ្នកកហនេកេ hạ hoàn thâm hồi khê tại ô mi cha yon tu tê vi ជាលៈថាលិវិសមេយៈខកន្ធេពនេគិតតហន្តាយអីសនដេកេយ៉ាង មូនិវរវចនំសាធុវមេសុនន្តោធម្មសវណ្ណកាលោយ៉ាងអាយំភៈតន្តា ហមមាសវណ្ណកាលោយអាយ៉ាំភតន្តាហមមាសវណ្ណកាលោ យអាយ៉ាំភៈតន្តាសូមអនុមោទនីណាហ្នឹងហ្នឹងកូនបាត់នេះទៅតែរៀនលោកតែអញ្ចឹងវាលអអួលខ្លះណាបាត់បាត់ហ្នឹងយូរហើយពីដើមពីដើមមែនតើគេសូត្ររបៀបយោកក្មួយដែលលើបាត់បាត់យោកហ្នឹងបាទអ៊ំប្រុសលើ ហ្នឹងហើយពីដើមគឺច្រើនគឺថាចាស់ចាស់ចូលចិត្តហ៎ហើយស្រែកចូលស្រែកយកឲ្យស្ងូទៅហើយស្រែកយកមកកលាក់ទៀតហើយបាត់ចុងកលាក់កលាក់កលាក់កលាក់គេទៅរបៀបយកទៅវិញណាខ្ញុំធ្លាប់ស្រែកលេងតែពីទូចបងឲ្យចិត្តធ្វើតិចទៅធ្វើបានទៅមួយទេបងអង្គដង្ហើមវាមិនល្អបាទទេឥឡូវនេះតែបត់ស្រែកគេបានគឺគាត់ថាវាខុសបត់ចេះប៉ុន្តែស្រែកយកគឺបត់ ណាបាទបាទអ៊ំប្រុសបទនេះបទដល់លោកតាប្រឡាត់អ៊ុនណាលោកតាប្រឡាត់អ៊ុនហ្នឹងគឺជាកងអធិរាជស្មូតនិយាយទៅគឺគាត់សូត្រមិនដកដង្ហើមទេបើតាមតែស្ដាប់ហ្នឹងអញ្ចឹងគាត់គាត់វែងល្អណាស់ហើយហាមវែងកលិកលៈកលិកលៈគាត់របៀបគាត់គាត់ព្រោះទៅយ៉ាងទៅខ្ញុំនេះដកដង្ហើមពីពីតង់ហើយបើនិយាយពីតាមបត់គាត់វិញណាដកពីរដងបីដងមានបាក់ណាមាន រូបថតគាត់ទេអូន មិនដែលឃើញរូបគាត់សោះណារូបគាត់នេះខ្លះគេហៅថា លោកតាម៉ក់វ៉ែននៅណានៅនៅខេត្តតកែវដែរទេខ្ញុំខ្ញុំកាលណាដូចជាមិនច្បាស់ទេ ពីព្រោះយូរហើយ តាំងពីគាត់សូតាំងពីឆ្នាំ1900ណាដូចជា20ណានោះដល់អញ្ចឹងបបាក់ខ្ញុំលើសូឯកសារបាត់បង់ខ្ញុំលើសូឪពុកខ្ញុំគាត់និយាយពី បទសូត្រហើយមួយជាមួយប្រកួតជាមួយថៃថៃហ្នឹងគេចូលចិត្តអារបៀបបត់យោបគេរបៀបដូចអាយ៉ៃអញ្ចឹងមុនដំបូងមកពីបត់យោបហ្នឹងឯងដល់ក្រោយមកបាត់ទៅជាជាមៀងអាយ៉ៃហ្នឹងណាដល់ចេញមកដល់ពុតធៀវធំយ៉ាគាត់ដល់សែកយោឲ្យសកត់យោឲ្យឡើងសកត់យោឲ្យឡើងគាត់ទៅសែកបើខ្ញុំកណាសែកគាត់ថាសេសែកបានប៉ុន្តែរបៀបបត់របស់ខ្ញុំកណាអញ្ចឹងទៅអាហ្នឹងអ្នកណាអ្នកណាអត់ចេះគឺថាយីព្រោះអស្ចារ្យតាមការពិតអត់ដឹងបត់អីទេ ដល់ប្រឡាត់ដូចគាត់ធ្វើមុនដំបូងអញ្ចឹងដែរគេថាហើយចាស់ចាស់នោះគាត់ចេះស្រែកតគ្នាអញ្ចឹងណាគេគេសូត្រតគ្នាគេមុខគ្នាអញ្ចឹងទៅ នៅក្នុងអានេះពូចាស់មួយនោះពីក្មេងមែនតែខ្ញុំកណាត់ដល់ពេលដល់អញ្ចឹងទៅចេះយកមកស្រែកលេងបានខ្លាចលេងអញ្ចឹងដែរទៅបាទសូមអរគុណណាសូមរំខានទៅប៉ុណ្្នឹងទេហើយព្រោះណាអរគុណច្រើនចេះលើកជួយបង ណាលើកកុសកកាយនៅបត់បរមបរាណខ្លះទោះជាធ្វើមិនបាន ល្អ100%ក៏បានជាចំណែកខ្លះដើម្បីដោះខាត់ខ្លួនឯងផងហើយដើម្បីចែកជូនដល់ណាប្រគេនប្រសងគ្រប់ព្រះអង្គប្រិមិត្តទាំងអស់បានទទួលនៅណាបត់បរមបុរាណរបស់យើងដែលបោះបង់មិនមែនបោះបង់គឺដែលមានមកពីយូរលងណាស់មកហើយក្មេងៗខ្លះគាត់អត់ដែលបានស្ដាប់ណា ស្ដាប់ដែរតែគាត់ស្ដាប់គាត់ខ្លាច ណាគាត់ខ្លាចឮតែសំឡេងតំអូនណារបស់លោកតាប្រឡាត់អ៊ុនហ្នឹងអាសំលេងកើចសំលេងរនហ្នឹងគឺខ្លាចតែម្ដងអាសំលេងចុងក្រោយហ្នឹងដូចខ្មោចដូចខ្មោចឡើងមកស្មូតហើយមុននឹងស្លាប់ទៅ ណាចុងក្រោយណាសំលេងកើចហ្នឹងអាសំលេងរនហ្នឹងអាសំលេងរនចុងក្រោយហ្នឹងសូម្បីតែខ្ញុំខ្ញុំសុំកាត់ទៅក្មួយចឹងទៅដល់កោវាវូងចឹងមកហ្នឹងសាប់ស្រែកយកព្រាមចប់ព្រាមវិញវូងវូងទៀតក្តាប់ឡើងព្រឹកក្បាលហ្នឹង យប់ឡើងដើរដើរចដើរឡើងផ្ទះវាខ្ពស់អាកម្មទី7ទី3សឹងលូទៅហក់ឲ្យដល់ផ្ទះទៅមើលក្រុមឃើញបាទសំលេងក៏ទៅខ្មែរយើងអំពីសិល្បៈវប្បធម៌នេះគឺ ចម្រុះសម្បូរបែបមែនទែនណាអស្ចារ្យណាស់ដល់តែចេញទៅក្រៅបានដឹង ថាគេគេមានបែបគេតែមិនសម្បូរបែបដូចយើងទេ មានតម្រង់មហោរីគេមានតាំងពី ចម្រៀងសម័យអាហ្នឹងយើងយកពីគេដែរទេដូចថាចេះតពីគេមកតែរបស់យើងមានស្រាប់ដូចជាមហោរីចម្រៀងយីគេបត់ពំណូលស្មូតអីជាដើមនេះมันมันយកមកពីគេទេ គឺមកនឹងគឺចាំតតគ្នាមកដូចអ៊ំព្រោះមានប្រសាសអញ្ចឹងថាអាការរបៀបសូត្រហ្នឹងវាមានក្បួន ខ្នាតអីក្រឹតក្រមមែនប៉ុន្តែគាត់ចេះចាំតគ្នាមកសូត្របានដែរបាទដល់សូត្រតគ្នាទៅវាទៅជាធ្វើតាមគ្នាទៅវាទៅជា លក្ខណៈមួយហ្នឹងបត់ហ្នឹងគឺទៅអញ្ចឹងទៅបដោយទៅបាទបាទដូចបត់សាក់គេអញ្ចឹងបាទកណាត់នៅសង្គមយុរ៉ុបកណាត់គេមានច្រើនណាស់រហូតដល់ពាក្យ11ពាក្យ12ដូចគ្នាអញ្ចឹងប៉ិនគាត់ថាគេគាត់អានយោថាយោធម្មតាអញ្ចឹងណាបាទខ្ញុំមើលសភៅកំណាប់របស់គេក្តីរបស់លោកមូលយាក្តីបារាំងក្តីដែលខ្ញុំធ្លាប់រៀនពីក្មេងៗឧទាហរណ៍ដូច Victor Hugo ក្តី La Fontaine ក្តីហើយខ្ញុំកំណាប់ខ្លះហ្នឹងខ្ញុំចាំរហូតដល់ឥឡូវ បាទជាភាសាបារាំងអញ្ចឹងណាឧទាហរណ៍គេគាត់ថាអញ្ចឹង voici le printemps mars avril rosuri prairies vàng đồ long tous les beaux morts ami les peuples liés au bord des fleurs endormis អីចឹងទៅគេគាត់ថាធំធំណាស់ត្រង់ថាឲ្យបត់អីថាឲ្យព្រោះអីដូចខ្មែរយើងមានទម្លាក់មានបត់អីអត់បានណាបាទបាទវាថាណៃនងទៅតាមបាទជើងកាបជើងអីវាវាអត់ដូចយើងដូចយើងចេញមកចាមែនទេ បាទបទពាក្យ12គេអញ្ចឹងទៅពាក្យ11ពីភាគច្រើនពាក្យ11ពាក្យ12បើគេអញ្ចឹងគាត់ថាថាឲ្យតោះអាអត់មានជួនក្នុងអីច្រើនប្រហែលទេណាលុះប្រើតែអាចុងចុងពាក្យមែនទេនោះបានយកមកតាក់ទងគ្នាបាទឲ្យជួនគ្នានឹងអាចុងពាក្យ11 10អីចឹងទៅឧទាហរណ៍បើគេសេ10ពាក្យ10អញ្ចឹងណាអាពាក្យ10នឹងពាក្យ9ឬក៏10ពាក្យ11នោះបានចំគ្នាហើយតាមមកគ្នាជិះទៅសេចេរេរ៉ាស់ចឹងទៅរហូតចឹងទៅទៅបានអាពាក្យ11នោះបានតាក់ តងគ្នាទៅលើអាពាកពីមុនរបស់មុននឹងអញ្ចឹងមិនដូចខ្មែរយើងមានអាជួនឧទាហរណ៍បត់អសរសង្វាសអីចឹងទៅ បត់អឺគោពាន់ស្នឹកអីចឹងទៅបត់ស្លាប់សលូនអីចឹងទៅបត់សបាសស្នឹកអីចឹងទៅវាមានឃ្លាជួនការជោគរីកអញ្ចឹងទៅឃើញណាវាមានច្រើនអាជួនក្នុងគ្នាជួនក្នុងលំបាកជួនក្នុងជាងដល់របស់គេវិញគេដល់រហូតដល់អាពាកដូចខ្ញុំជំរាបជូនអញ្ចឹង ប្រគេនជូនចឹងថាអាពាក្យចុងក្រោយផុតបានវាតាក់ទងគ្នាឬក៏ពាក្យនឹងសូតសតិស័កសូឬក៏សូស័ព្ទស្តីងគ្នាទៅវិញទេនេះវាខុសគ្នាពីកំណាប់ខ្មែរយើងដែលរបស់យើងមានសម្បូរបែបក្នុងការសូមឲ្យជូនជូនដណ្ដំអាតាំងពីអាពីកម្រងកែវឡើងអញ្ចឹងទៅគេណាលំទឹកទឹកទឹកទឹកទៅអញ្ចឹងទៅវាទីហោថានេះវាវាខុសពីគេឆ្ងាយណាកំណាប់យើងគឺល្អមែនតើបាទដើមកំប្រឹងរឿងកក្រោះខ្សោះគ្មានជី ក្បែរគិរីទីអាក្រក់ដក់ទឹកជាប់ទាយូផាត់បាត់សម្រស់ដក់បន្លប់ទុកបន្លំក្រំអរាចិន្តាគិតខ្លាចមិនរស់ព្រោះនឹកសួនត្រូវគេឆ្កាដោតបន្លាចាកន្លែងគុកកងឹតគេណាបើយើងវារំដំណែងដងទៅសំបីតាពាក្យជាប់តោមកអញ្ចឹងទៅថាវាទៅទៅពី9វាអីគេថាមិនមែនយកអាចុងពាក្យទេគេថាជួនទាំងអាក្នុងផងអាក្នុងរបស់ផងអាចុងខៀមផងអាចុងឃ្លាផង ខ្ជុំរបស់ខណ្ឌហ្នឹងវាតាក់ទងលើអារបស់ខណ្ឌបន្ទាប់អីចឹងទៅទៀតវាយើងវាល្អមែនទែនណាសូមសូមយោបល់ទៅប៉ុណ្ណឹងចូលអរគុណនឹងនិយាយច្រើនបន្តិចតែហ្នឹងហើយកម្ដៅសិល្បៈលឺសូទេកណាលឺបងកណាកណាលឺលោកគ្រូហ្នឹងហើយខ្មែរយើងបើពោពើទៅដោយសិល្បៈយើងមើលទៅចម្លាក់ខ្មែរសម្បូរបែប ពេកចឹងណាតែយើងខ្មែរយើងចេះចេះទាំងអស់ចេះទាំងអស់ហើយតើវាកាលណារៀនទៅគាត់ថាដងមកហ្មងគាត់ថាចេះគេគេនិយាយទៅមិនថាយើងឧតតែខ្មែរយើងទេគេក៏វាមានដែរបងប៉ុន្តែគាត់ថាអាផ្នែកអសរសាស្ត្រនឹងមួយគឺថាខ្ញុំកណាលដូចមើលទៅឃើញខ្មែរនឹងផ្នែកកំណាប់នឹងគឺដល់សម្បូរបែបជាងគេមែនតែបើសិល្បៈផ្នែកសូនរូបផ្នែកគំនូសិប្បកម្មឯផ្សេងផ្សេងខ្ញុំកណាសូមសរសើរគេដែរដូចជា span ប្រទេសស្ប៉ានិសក្តីស្អីក្តីគឺថាក្បាច់ក្បោចម្លាក់របស់គេខ្លាំងខ្លាំងដល់យើងមើលព្រៀបធៀបគឺថាឲ្យគេជួនកាលគេកើតមុនយើងបន្តិចទៀតផងពួកជនជាតិ space ជនជាតិអីហ្នឹងគឺថាវាមានចម្លាក់របស់គេអញ្ចឹងប៉ុន្តែគ្រាន់ថាយើងអត់បានរៀនសូត្រពីលក្ខណៈសិល្បៈរបស់គេឧទាហរណ៍ថាកអាវគេ ព្រះចៅអធិរាជគេចេញមកមានស្អីស្អីគេគឺថាគេវាសម្បើបរបស់ជាងយើងដែរប៉ុន្តែលក្ខណៈស្របសមស្របរបស់ពេលភាពអឺរ៉ុបទៅដល់យើងមកចេញមកលក្ខណៈកអាវជាសិល្បៈឧទាហរណ៍កគុតអាវកត្រង់ប្រមងកទាហើយជាពិសេសដូចយើងគេណាសពតហូលប្រមងជាសិល្បៈនៃការកាត់ការវាស់ការវែងអញ្ចឹងទៅល្អរបស់សម្រាប់ជនជាតិយើងដែរបងណាមន្តនាបាទហើយ ណាមុនតាណាមាត់មានដល់ម៉ោងល្មមអត់អីទេតែឥឡូវយើងក៏វាអាចដល់ម៉ោងដែរហើយហើយកូនចៅបែបពងរវល់លោករៀបចំកំពុងតែរវល់រឿងកាប់កោះចាក់គ្រឹះរៀបអិតសាងសង់សាលាណាផងសាងសង់ព្រះវិហារអូខេឥឡូវយើងពេលវេលាក៏ដល់ម៉ោងហើយយើងប៉ុណ្ណឹងចុះអរគុណច្រើនកណាកណា កណាកណាយើងមិនយើងទាំង3នាក់ដែលបានស្ម័គ្រចិត្តមកចូលរួមក្នុងកិច្ច កិច្ចការបំរើសោតនេះសូមជូនពរឲ្យអ្នកទាំង3អ្នកនឹងបាន សុខភាពល្អហើយនឹងជូនពរឲ្យប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនាឲ្យបានសុខភាពល្អបរិបូរណ៍កុំឲ្យមានរោគាភៀតិហើយនឹងសូមឲ្យ ជួបតែនឹងពិតតែប៉ុណ្ណេះបុណ្យប្រការរបស់វិស័យបន្តផ្ទាល់ក៏សូមចប់តែប៉ុណ្ណេះឯងអេវ៉ាំងណាសាធុសាធុណាគ្រូណាសូមអរគុណអរគុណចាណាសូមកម្ពុជាជួបគ្នាថ្ងៃក្រោយទៀតណាណាណានមស្ការការស្វាគមន៍លាសូមជម្រាបលាបាទជម្រាបលាអ៊ំប្រុសអោរណោណោណោអើ